លោកអ្នកនឹងបានផ្លែកភ្នែកជាមួយនឹងកម្មវិធីថ្មីរបស់សាស្ត្រាហ្វៀមខ្សែរឿងជីវិតរឿងពិតដែលគេនិយាយតតគ្នា ទេខ្ញុំខំសុំទោសអ្នកនេះប៉ុណ្ណឹងហើយបានអ្នកនេះមកប្រាប់ទេចាក់ចេញទៅបានឆាប់ឲ្យទូរស័ព្ទបងមកបងគ្មានសិទ្ធិមកធ្វើបែបនេះដាក់ខ្ញុំទេណានេះអូនឆាត់ឲ្យដៃប្រុសដូចតែអូនឆាត់ឲ្យបងមិនទេអ្នកណាឲ្យដៃបងបងទេដែលជាអ្នកចូលបន្តែតនឹងខ្ញុំមុនណាហើយមនុស្សដូចជាបងនេះមានតម្លៃឲ្យខ្ញុំឆាត់ឲ្យដៃទេណារងហេតុអីកំពូនស្រីរបស់ឯងថ្ងៃនេះមិនឃើញមកធ្វើការអញ្ចឹង បងបងសួរនាំពីនាងសំណាងធ្វើអីសំណាងបើឯងចង់ញ៉ាំបាយឯងត្រូវតែធ្វើឲ្យអង្គលខ្លាយទៅជាបងសិនអ្នកប្រុសឆាប់លែងខ្ញុំភ្លាមទៅណាលែងខ្ញុំអ្នកប្រុសបងនឹងតែនិយាយប្រាប់គ្រប់គ្នាឲ្យបានដឹងថាបង គឺជាប្តីអូនបងសាក់មើលទេបើសិនជាបងហ៊ានតែនិយាយប្រាប់ គ្រប់គ្នាបងនឹងខ្ញុំក៏ចាប់អូនកុំចាក់ចិត្តពីបងទៅណាឲ្យសោះបងស្រឡាញ់អូនខ្លាំងណាស់ យើងប្រាប់នាងឲ្យច្បាស់ណាឈប់មកពាក់ព័ន្ធនឹងចូលជ្រៀតជ្រែកក្នុងជីវិត គ្រួសាររបស់យើងតទៅទៀតឲ្យបងសុំទោសចំពោះរឿងគ្រប់យ៉ាងដែលបងធ្វើចំពោះអូន តែបងធ្វើនេះគឺមានបំណងចង់ឲ្យអូនល្អតែប៉ុណ្ណោះបងសុំបងសុំអូនកុំចាក់ចោលបងអីបងពិតជាស្រឡាញ់អូនណាស់ទោះបីជាគ្មានអ្នកណាត្រូវការអូនតែបងនៅតែត្រូវការអូនអូននៅតែជាមនុស្សសំខាន់សម្រាប់បងបងមិនអាចរស់ខ្វះអូនបានទេបើជីវិតបងគ្មានអូន វាប្រៀបបាននឹងជីវិតដែលគ្មានន័យបងសុំទោសអូនណាបានហើយខ្ញុំមិនត្រូវការឃើញមនុស្សប្រុសចង្រៃដូចជាបងទេបងក្បត់ពាក្យសន្យាបងធ្វើឲ្យជីវិតខ្ញុំត្រូវធ្លាក់ចុះដុនដាបត្រូវមកវេទនាបែបនេះបងអស់សិតបានឃើញមុខខ្ញុំទៀតហើយខ្ញុំគ្មានថ្ងៃបងឃើញមុខខ្ញុំឡើយព្រោះបានខ្ញុំជួបបងវានាំតែចង្រៃដល់ជីវិតខ្ញុំតែប៉ុណ្ណោះចេញភ្លាមទៅ ចេញពីជីវិតខ្ញុំទុកថាខ្ញុំមិនបានជួបមនុស្សប្រុសដូចជាបងតិចអញ្ចឹងអត់ទេ បងមិនឲ្យអូនទៅណាទាំងអស់ទោះអូនចង់ខឹង ចង់ស្អប់បងប៉ុណ្ណា តែអូនមិនអាចហាមបងឲ្យឈប់ស្រឡាញ់អូនហើយចាក់ចែងពីអូនដល់ងាយបាននេះបានឡើយព្រោះបេះដូងបងវានៅនឹងអូន បងគ្មានបេះដូងទៀតទេ ហួសពេលហើយបើអូនចង់ដកខ្លួនពីបងវាដូចជាអូនចង់សម្លាប់បងទាំងរួចអញ្ចឹងបងសុំបងអូនពិតមែនកុំចាក់ចោលបងអីមនុស្សប្រុសចង្រៃម្នាក់នេះគេស្រឡាញ់អញខ្លាំងគេនឹងហ៊ានធ្វើគ្រប់យ៉ាងដើម្បីឯងពេលនេះជីវិតឯងធ្លាក់ដល់ចំណុចសូន្យហើយ ឯងគ្មានសល់អ្នកណាទៀតឡើយចឹងណាចឹងណាឯងគ្មានជំរឹះទេចាំឯងមានថ្មីចាំបបបងគេក៏វាមិនទាន់ហួសពេកដែរគេធ្វើឲ្យឯងឈឺចាប់ឯងគួរតែបន្តនៅជាមួយគេធ្វើឲ្យគេឈឺចាប់ជាងឯងទៅទៀតដើម្បីសងនៅទង្វើដែលគេបានធ្វើចំពោះឯងបែបនេះឯងគួរតែអភ័យទោសឲ្យគេសិនចាអូនមិនចាក់ចេញពីបងក៏បាន នេះអូនប្រអភ័យទោសឲ្យបងហើយមែនទេបងបងមិនស្ដាប់ច្រឡំទេមែនទេ បងអរគុណអូនណាបងមិនធ្វើឲ្យអូនស្រោតទឹកភ្នែកទៀតឡើយបងនឹងធ្វើជាមនុស្សប្រុសម្នាក់តែតាមមើលថែអូន ការពារអូន ធ្វើឲ្យអូនកក់ក្ដៅធ្វើអ្វីគ្រប់យ៉ាងដើម្បីអូន ចាំមកសៀតសន្យាជាមួយយើងសិតតែមិនធ្វើឲ្យយើងលំបាកប៉ុន្តែមើលចុះពេលនេះឯងធ្វើឲ្យយើងធ្វើជាអ្នករត់ទុកកញ្ចះគេមកលំបាកដល់ដែរតែពេលដែលយើងរត់បានប្រុសល្អហើយយើងនឹងទាត់ក្បាលឯងចោលភ្លាមអូអាយខ្ញុំសុំតើខ្ញុំអត់មានចេតនាទេនេះនឹងធ្វើការជាមួយនឹងហ៎មិនបាច់មកសុំទោសទេព្រោះពាក្យសុំទោសពាក្យស៊ីមិនកាស់ ទេអ្នកនាងខ្ញុំគ្មានលុយសល់ទេចាំខ្ញុំជួយជូនអាវឲ្យអ្នកនាងណាអូបែបនេះចា អ្នកនាងឲ្យ អាវអ្នកនាងមកចាំខ្ញុំជួយអាវអ្នកនាងទៅឲ្យគេបោហើយអ៊ុតឲ្យស្អាតរួចចាំខ្ញុំចាំឲ្យអ្នកនាងវិញណាយើងមិនព្រមឲ្យអាវយើងទៅប្រឡូកប្រឡាស់ជាមួយនឹងដៃអ្នកក្រោតដូចជានាងទេឆាប់សងអាវយើងមកនេះអ្នកនាងនិយាយមិនចេះស្ដាប់គ្នាទេមែនទេខ្ញុំប្រាប់ថាខ្ញុំគ្មានលុយសល់បានអ្នកនាងមិនព្រមឲ្យខ្ញុំបោក៏បោកខ្លួនឯងទេ ហើយខ្ញុំក៏បានប្រាប់ហើយថាគ្មានចេតនាខ្ញុំខំសុំទោសអ្នកនេះប៉ុណ្ណឹងហើយបានអ្នកនេះមកព្រមទេក៏ចាក់ចេញទៅនេះនឹងឯងសម្ដែងប្រាប់បានណាតាបាននេះនេះម៉ៃម៉ៃនេះនាងចាំបាច់ប្រាដៃជើងធ្វើអីនិយាយធម្មតាធម្មតាទៅមិនបានទេហ៎ខ្ញុំនិយាយធម្មតាធម្មតាជាមួយនាងហើយតែនាងណាមិនព្រមស្ដាប់ខ្ញុំទេ ខ្ញុំឲ្យសងអានខ្ញុំតែនាងមិនព្រមសងហើយបាននិយាយឌឺខ្ញុំទៀតនេះអ្នកនាងគិតអីហ្នឹងគេត្រឹមតែជាបុគ្គលិកធម្មតាធម្មតាអ្នកនាងចង់ឲ្យគេសងអាននាងហ៎ខ្ញុំមិនខ្វល់ទេ នាង ត្រូវតែសងអានខ្ញុំមិនអីទេខ្ញុំព្រមសង អាវអ្នកនាង ចំនួនអ្នកនាងខាងនេះទៅចុះនាងឯងសំណាំងណាស់ថ្ងៃនេះយើងមិនរករឿងនាងឯងទេព្រោះថាយើងយល់ដល់មុខរបស់បងលៀងហងណែ អ្នកនាងប្រហែលជាពិបាកខ្លាំងហើយមើលទៅចាស់ខ្ញុំមិនអីទេអរគុណលោកណាស់ដែលបានមកជួយខ្ញុំហើយក៏សំទោសដែលត្រូវមកធ្វើឲ្យលោកលំបាកត្រូវមកចាញ់សងជំនួសខ្ញុំម្រៃទេលុយត្រឹមប៉ុណ្ណឹងនោះតែយ៉ាងណាក៏ដោយថ្ងៃក្រោយអ្នកនាងត្រូវប្រយ័ត្នប្រយែងផងណា មនុស្សស្គាល់មុខមិនអាចស្គាល់ចិត្តបានឡើយខ្ញុំអរគុណលោកខ្លាំងណាស់អរគុណនៅក្តីបារម្ភនិងទឹកចិត្តដ៏ល្អរបស់លោក ខ្ញុំគ្មានអ្វីមកសងកូនលោកវិញឡើយបាទមិនអីទេមិនបាច់កូនស្រ័យអ្វីទេអូនទ្រាំសិនទៅណាចាំពេលបងបើកប្រាក់ខែ បងនឹងនាំអូនទៅញ៉ាំអាហារឆ្ងាញ់ឆ្ងាញ់ស្អីគេមីអន់អន់អីបែបនេះ បានមេកំប៉ុងក៏យើងអត់ចិត្តដែរតែនាងហួហាត់ពេកហើយដែលចង់ឲ្យយើងស៊ីមីអន់អន់បែបនេះស្រួលមិនស្រួលស៊ីរួចជាងលៀងចាន់ផងក៏មិនដឹងមកអូនញ៉ាំសិនទៅតើនៅក្តៅក្តៅប្រយ័ត្នតិចអស់អត់ទេអូនមិនញ៉ាំទេ បងញ៉ាំម្នាក់ឯងចុះម្នាក់ទេបើអូនមិនញ៉ាំទុកឲ្យបងចំណែកញ៉ាំទាំងពីរចានក៏បាននាងសំណាង នេះឯងឈ្មោះសំណាងឯងមិនត្រូវមកធ្លាក់ខ្លួនមកទ្រាំស៊ីមីអន់អន់បែបនេះឡើយហើយក៏មិនអាចមកអង្គុយមើលគេស៊ីបែបនេះដែរឯងត្រូវតែធ្វើអីម្យ៉ាងដើម្បីឲ្យជីវិតឯងល្អប្រសើរមិនត្រូវមកធ្លាក់នរកទាំងរស់បែបនេះទេ សួស្តីអ្នកនាង សុខទុក្ខយ៉ាងណាហើយចាសុខប៉ុន្តែមិនសប្បាយចាលោកវិញ បាទខ្ញុំសុខធម្មតាទេអ្នកនាងមានបញ្ហាអីមែនទេគឺខ្ញុំមានបញ្ហាបន្តិចបន្តួចនេះអ្នកនាងយល់មែនទេអ្នកនាងកើតអីមែនទេលោកអាចមកជួបខ្ញុំបន្តិចបានទេអ្នកនាងនៅទីណាដែរហើយមានបញ្ហាអី អាចនិយាយពេលនេះបានទេលោកម្ដងខ្ញុំសិនមកណាចាំខ្ញុំនិយាយប្រាប់លោកអូខេណានាង នៅម្ដុំផ្ទះជូនមែនទេចាំខ្ញុំទៅរកណានាងណាចាអូនកំពុងមើលអីនឹង គ្នាកាន់តែច្រើនកាន់តែសប្បាយតោះលើកអាំងឈើឡើងឥឡូវនេះពិសាដោយការទទួលខុសត្រូវបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat អ្នកកាន់តែច្រើនកាន់តែសប្បាយតោះលើកអាំងឈើឡើងឥឡូវនេះពិសាដោយការទទួលខុសត្រូវ មិនក៏សម្បត្តិចិត្តយ៉ាងនេះខ្ញុំមើលអីជារឿងរបស់ខ្ញុំគ្មានអីតាក់ទងនឹងបងទេអញ្ចឹងធ្វើអីដែលខ្លួនឯងចង់ធ្វើទេត្រូវតែតាក់ទងព្រោះបងជាប្តីអូនមកឆាប់ឲ្យទូរស័ព្ទបងមកបងគ្មានសិទ្ធិមកធ្វើបែបនេះដាក់ខ្ញុំទេណាបងត្រូវតែមានសិទ្ធិ នេះអូនឆាត់ឲ្យដៃប្រុសដូចដែលអូនឆាត់ឲ្យបងមិនទេអ្នកណាឲ្យដៃបងបងទេដៃជាអ្នកចុះមកតាក់ទងនឹងខ្ញុំមុនណាហើយមនុស្សដូចជាបងនេះគ្មានតម្លៃឲ្យខ្ញុំឆាត់ឲ្យដៃទេបើសម្រាប់បងលៀងហុងគឺអាចតែមានតម្លៃឲ្យខ្ញុំគិតនេះអូននិយាយដូចជាហួសហាត់ពេកហើយណាបានណាមិនបាច់មកនិយាយដំណោះសរសៃក៏ដាក់ខ្ញុំទេចាំងម៉េចបងសម្លឹងមកខ្ញុំបែបនេះបងចង់វាយខ្ញុំអ្ហ៎ ចង់សម្រាប់ខ្ញុំឯណេះមនុស្សដូចជាបងនេះកំសាកបែបនេះមិននឹងហ៊ានធ្វើបែបនេះដាក់ខ្ញុំទេអូនបានហើយអបអរសុំទោស មិញបងខឹងនឹងអូនប្រច័ណ្ឌនឹងអូនទើបបងធ្វើបែបនេះ អូនកុំតែចោលបងអីបានទេបងហ៊ានធ្វើបែបនេះដាក់ខ្ញុំហ៊ានតែកាភៀខ្ញុំទៅហើយបងធ្វើនេះជ្រុះហួសហេតុពេកហើយណាឆាប់លេដៃខ្ញុំខ្ញុំខ្ញុំមិនអាចទ្រាំនៅជាមួយមនុស្សរកចិត្តដូចជាបងបានទៀតទេអត់ទេអូនត្រង់ទៅណានឹង ខ្ញុំតាណាគ្មានអីតាក់ទងដល់បងទេនេះអូនទៅរកអាប្រុសម្នាក់នោះមិនទេបងមិនឲ្យអូនទៅដាច់ខាតត្រូវហើយដឹងហើយនៅមិនសួរអីទៀតមិនបាច់បាននិយាយប្រច័នហួងហាយបែបនេះទេឆាប់ចេញពីមុខខ្ញុំភ្លាម Whee! បានទេណាតែណាក៏បានដែរឲ្យតែចេញផុតពីទីនេះបាទបានអ្នកនាងធ្វើចិត្តអតិចាស់ដកដង្ហើមឲ្យវែងវែងសម្រួលអារម្មណ៍សិនតើណារួចចាំនិយាយប្រាប់ខ្ញុំឋាននាកាត់អីចាគឺគឺគឺនៅក្បែរបន្ទប់ខ្ញុំមានមនុស្សម្នាក់រកចិត្តគេវាធ្វើបាបខ្ញុំគេចង់ចាប់បង្ខំលើរាងកាយខ្ញុំខ្ញុំខ្លាចខ្លាំងណាស់ ជួយនាំខ្ញុំចេញពីទីនេះបន្តិចបានទេ បាទបាទបានអរគុណបងខ្លាំងណាស់បាទមកដៃទេនៅនឹងឆាប់ចូលឡានទៅណា ម្ដីទេចាំខ្ញុំបិទខ្លួនឯងក៏បានមនុស្សប្រអីសង្ហាក៏សង្ហា ចិត្តក៏ល្អចរិតក៏មើងម៉ាត់តែចរិតមើងម៉ាត់បែបនេះពិបាកតាក់ទងណាស់តែមិនអីទេសម្រាប់នាងសំណាងទោះបីជាមើងម៉ាត់ខ្លាំងប៉ុណ្ណាក៏នាងសំណាងត្រូវតែតាក់ទងឲ្យទាល់តែបានមនុស្សប្រចរិតគួរឲ្យស្រឡាញ់បែបនេះនាងសំណាងម្នាក់នេះមិនឲ្យរួចផុតពីដៃឡើយ 12យប់ទៅហើយបងហុងទៅណានឹងហើយហើយអាឡូបងហុងបងនៅណានឹងពេលណាបងត្រឡប់មកវិញអាឡូខ្ញុំជាមលៀងហុងអ្នកនាងជាសង្សារលៀងហុងត្រីទេអ្នកនាងជួយមកខលលៀងហុងតិច បងឈប់ផឹកទេបងផឹកច្រើនណាស់មកហើយល្មមឈប់ផឹកហើយណាអត់ទេអ្នកនាងកុំខត់ខ្ញុំអីខ្ញុំត្រូវតែផឹកផឹកផឹកឲ្យអស់ខ្ញុំនឹងផឹក ពីយប់មិញខ្ញុំនៅបងលៀងហុងមានអីអីនឹងគ្នាតាគាត់ប្រកាសជាទទួលខុសត្រូវគ្រប់យ៉ាងចំពោះទង្វើរបស់គាត់ជាមិនខាននាងសំណាងនេះឯងអាចយកឈ្នះចិត្តបរោះចិត្តរឹងម្នាក់នោះហើយគ្មានអ្វីដែលឯងមិនអាចធ្វើបាននោះទេតែនេះបងលៀងហុងទៅណាបាត់ហើយ អ្នកកាន់តែច្រើនកាន់តែសប្បាយតោះលើកអានជឿឡើងឥឡូវនេះពិសាដោយការទទួលខុសត្រូវបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat អ្នកកាន់តែច្រើនកាន់តែសប្បាយតោះលើកអានជឿឡើងឥឡូវនេះពិសាដោយការទទួលខុសត្រូវ កុំបារម្ភអីបងនឹងទទួលខុសត្រូវចំពោះរឿងគ្រប់យ៉ាងការប្រយុទ្ធមិញនេះអរុនសួស្ដីកុំភ្លេចញ៉ាំអាហារពេលព្រឹកមានរបស់មួយចំនួននៅលើតុសម្រាប់អូនណា សុំទោសអូនសំណាង បងណារងបងនឹកអូន ខ្លាំងណាស់សុខទុក្ខអូនយ៉ាងណាពេលនៅក្បែរគេ គេមើលថាអូនបានល្អទេបើគេធ្វើបាបអូនអូនត្រឡប់មករកបងវិញណា បងចាំទទួលអូនជិននេះលែងខ្ញុំភ្លាមតែនេះបងឈួតអីហ្នឹងបងមិនខែមនុស្សម្នាពេញហ្នឹងទេមកអាប់ខ្ញុំបែបនេះ មិនចេះខ្មាស់គេទេ បងឆាប់ចេញពីខ្ញុំភ្លាមទេមនុស្សដូចជាបងនេះគ្មានអ្វីដែលខ្ញុំត្រូវនឹកបងឡើយមិនបាច់បញ្ចប់នឹងរឿងរ៉ាវរបស់ខ្ញុំទេជប់សិនតាមមើលទៅទឹកមុខរបស់អូនមិនសូវសប្បាយចិត្តប្រហែលទេនេះគេក្បត់អូនមិនទេគេធ្វើបាបអូនមិនទេអូនចាប់ប្រាប់បងមកអូនប្រហែលជាមិនចង់និយាយឲ្យបងដឹងទេតែបងដឹងថាគេជាមនុស្សប្រុសមិនល្អគេជាមនុស្សប្រុសបោកប្រាស់ យល់ល្អអូនចាក់ចេញពីគេទៅគុំនៅទ្រាំជាមួយគេអីតន់គេមិនតន់ធ្វើបាបអូនខ្លាំងជាងនេះបានទេកុំមកមួយបង្កាច់បងលៀងហោឲ្យសោះគាត់ជាមនុស្សប្រុសល្អល្អជាងបងឆ្ងាយថែមទៀតបងនិយាយបែបនេះនេះប្រហែលជាចំណានរបស់លៀងហងហើយតែខ្ញុំមិនជឿទេបងកុំចង់មកបំបាច់បំបាក់ពួកខ្ញុំនឹងគាត់ហើយឈប់គិតសម័យថាខ្ញុំនឹងវិលត្រឡប់ទៅរកបងវិញទៀតនោះ នេះអាប្រុសថ្ងៃមុនដែលមកយកអូនសំណាងតាប៉ុន្មានហើយខ្ញុំមិនបានស្វាងភ្នែកទេនេះគេហ៊ានណាស់ហ៊ានប្រព្រឹត្តទង្វើថោកទាបបែបនេះ អូនសំណាងសុកទុកអូនយ៉ាងណានេះអូនមានដឹងទេថាអាប្រុសម្នាក់នេះវាថោកទាបប៉ុណ្ណា អូនមានដឹងទេ ថាគេមានស្រីញីលួចក្បត់នឹងអូនអូនប្រហែលជាមិនទាន់ដឹង តាមដែលបងមើលទៅបងពិតជាចង់ជួយអូនណាស់តែបងមិនដឹងគួរធ្វើយ៉ាងណាដើម្បីឲ្យអូនបានដឹងពីទង្វើថោកទាបរបស់វានេះ ហ្នឹងមកថ្មីស្អាតណាស់វើយបងមិននៅទីនេះទេអអញ្ចឹងតាបានជាអូនខំអង្គុយចាំនៅផ្ទះមិនឃើញបងហើយអូនបារម្ភបងមីកាអីគឺអូនបារម្ភពីបង អូនខ្លាចបងផឹកស្រាធ្វើបាបខ្លួនឯងដូចថ្ងៃមុនទៀតបងអរគុណអូនការដែលបារម្ភចំពោះបងបែបនេះតែអូនកុំបារម្ភអីបងគ្មានថ្ងៃធ្វើបាបអូនទៀតឡើយអូនបានលើបងនិយាយបែបនេះអូនក៏បានធ្វើចិត្ត អរគុណបងបងចាអូនជាតាញ់មកមិនក៏អូនត្រឹងញញឹមអញ្ចឹងអូនមិនស្រស់ស្រាយចំពោះស្រាដែលបងចាឲ្យទេហ៎គឺអូនញញឹមរំភើបចិត្តដែលអាចមានសំណាងបានទទួលស្រាដែលបងចាឲ្យដល់ផ្ទាល់ដៃបើអញ្ចឹងឆាប់ញ៉ាំអស់ទៅ សម្លាញ់កុំហៅបងថាអ៊ំអីណាអ៊ំវាអាក្រក់ស្ដាប់ណាស់គឺបងចង់ជូនមកថើបអូន ព្រោះអូនទាំងក្មេងទាំងស្អាត ស្បែកសខ្ចីបែបនេះបងអោបថើបមិនចេះឆ្អែតទេខ្ញុំសំបានណាអ៊ំណាកុំធ្វើបាបខ្ញុំអីដល់ឡើងខ្ញុំទៅខ្ញុំសំបងអូបងមិនធ្វើបាបអូនទេអូនស្អាតយ៉ាងនេះ បងមិននឹងហ៊ានធ្វើបាបអូនទេតែបងចូលមកថ្នមអូនអូនមិនបាច់ខ្លាចទេអូននៅឲ្យតែស្ងៀមទៅ អូននឹងបានសុបាយហើយអើយឆាប់សិនឆាប់សិនបងសំឡាញ់បងកុំតន់ចិត្តក្តៅពេកម៉ែបងប្រឹងមិនឲ្យអូនត្រៀមខ្លួនសិនទេកុំតន់ចិត្តក្តៅដល់ថ្នាក់នេះទេបងប្រាប់អូនសិនម៉ែ ថាអូនកំពុងនៅទីណាគឺបងនឹកអូនកំពុងនៅក្នុងផ្ទះសំណាក់នឹងណាហ៎អឺបងសំឡាញ់អូនអត់យល់ទេហេតុអីបានជាអូននៅទីនេះអូនឲ្យបងថើបន្តិចមកចាំបងរៀបរាប់ប្រាប់អូនគ្រប់យ៉ាងណា លោកតកែមិនបាច់ភ័យព្រួយបារម្ភអ្វីឡើយមើលចុះនាងស្រស់ស្អាតមុខក៏ស្រស់ភ្លឺរលោងបបោមាត់ក៏ស្រស់ស្អាតភ្នែកក៏ស្អាតច្រមុះក៏សមនឹងមុខរូបភ្នែកក៏ក្រាស់ក្មេងក៏ក្មេងស្បែកដៃក៏សភ្លឺរលោងគួរឲ្យចង់ប៉ះសម្រស់ស្អាតគ្មានកន្លែងទោះចំណៃម្ដងនេះជាចំណៃដែលល្អគ្មានពីរលោកតកាញ៉ាំទៅប្រកាសជាឆ្ងាញ់ហើយញ៉ាំមិនចេះធុញនឿយណាយឡើយ។ ដឹងហើយថាជាចំណីល្អប៉ុន្តែវាថ្លៃជ្រួលពេកហើយត្រូវតែថ្លៃបែបនេះហើយលោកតកាព្រោះចំណីដែលល្អគ្មានពីរបែបនេះលោកតកាយកអត់ឥឡូវនេះបើមិនយកខ្ញុំឲ្យអ្នកទេហ่าលោកតកាកំស្ដាយក្រៅអសនណា ចំណីល្អបែបនេះទាំងក្មេងទាំងស្អាតមិនខ្វះទេអ្នកដែលចង់បានអើយល់ព្រមយល់ព្រមតម្លៃប៉ុណ្ណឹងក៏បានយល់ដល់ឯងជាមួយតែចុះ នៅលួយឲ្យទទួលយល់ទៅអ្នកកាន់តែច្រើនកាន់តែសบายតោះលើកអានជឿឡើងឥឡូវនេះពិសាដោយការទទួលខុសត្រូវបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat អ្នកកាន់តែច្រើនកាន់តែសបាយតោះលើកអាំងឈើឡើងឥឡូវនេះពិសាដោយការទទួលខុសត្រូវអរគុណច្រើនហៅតកែតាមសបាយចុះ ហើយមែនទេបាទពិតមែនហើយបែបនេះហើយអូនជារបស់បងហើយណាអូនគួរតែបំរើបងឲ្យបានពេញចិត្តពេញថ្លើមទៅចាស់បងសម្លាញ់ថ្មីត្បិតតែបង មានអាយុប្រហែលជាបងឪពុកអូនតែបងនៅតែសង្ហានឹងពូកែបងកុំបារម្ភអីចាំអូនជួយថ្នមថែបងឲ្យបានពេញចិត្តមានសេចក្តីសុខរហូតដល់បង មិន អាចបំភ្លេចបាន ក្លិនអូនប្រហើអូអូតាកញ្ចាស់ចាស់ចិត្តចូលមកឈួរទៅហើយមិនគិតទៅវត្តទៅវាធ្វើបន់សន្សំបន់ខ្លាចងាប់ ទៅធ្លាក់នរកទេនៅមកផ្លិតផ្លើនរឿងស្រីញីទៀត តាកញ្ចាស់ឯងនេះតើតែធ្វើបាត់នេះទៅសំមកតាឯងអាក្រក់ក៏អាក្រក់កញ្ចាស់ក៏កញ្ចាស់ហើយនៅតែធ្វើរឿងអាក្រក់មិនដឹងជាធ្លាប់ឆ្លងកាត់ស្រីអស់ប្រហែល100នាក់ហើយទេហើយមិនក៏តាចាស់នេះស្ងាត់ឲ្យជ្រាបបែបនេះអញ្ចឹងមិនដកដង្ហើមទេតែស្លាប់បាត់ទៀតដឹងមិនអីទេមនុស្សអាក្រក់បែបនេះ នៅរស់នាំតែខ្លួនផែតដៃទេស្លាប់ឲ្យឆ្លាស់ទៅក៏ល្អម្យ៉ាងដែរយ៉ាងម៉េចហើយសម្រាប់ចិត្តបងពេលនេះបងអាចបោកប្រាស់ស្រីល្ងងនោះបានហើយគឺបងយកទៅលក់ឲ្យតខែកាចាស់នោះគឺបានលុយច្រើនណាស់អូន បងហងនេះពិតជាប្រកែមែនអញ្ចឹងថ្ងៃនេះយើងគួរទៅទៅកន្លែងណាដែលសបាយសបាយដើម្បីជប់លៀងអបអរសាទរគម្រោងការដែលបានសម្រេច អូខេ honey ចា baby នេះអាប្រុសថោកទាបនឹងនាងស្រីស្អីឈ្មោះម៉ៃម៉ៃតាមិនក៏វាមកជាមួយគ្នា ដូចជាអ្នកស្គាល់ចិត្តស្និទ្ធនឹងគ្នាដល់ថ្នាក់នេះឬមួយក៏ពួកវាទាំងពីរពួកឯងសាហាវជាងសត្វទៅទៀតអាប្រុសថោកទាបឯងនេះមើលស្រាលយើងជ្រុលពេកហើយឯងចាំមើលចុះយើងនៅធ្វើឯងបានឃើញថានាងសំណាងគឺជាមនុស្សបែបណា នេះឯងនៅស្គាល់យើងតិចពេកហើយមកលេងជាមួយអ្នកណាមិនលេងមិនលេងជាមួយអ្នកសំណាញ់អញប្រហិនពេកហើយ មកសបាយចុះថ្ងៃនេះបងមានលុយច្រើនណាស់ចាញ់ម្ដងទេហឹម surprise នេះ surprise ខ្លាំងណាស់មែនទេដែលយប់មិញធ្វើខ្លួនជាសេដ្ឋីតែត្រឹមតែមួយប្រព្រឹត្តភ្នែកក៏ធ្លាក់ខ្លួនរហូតដល់គ្មានសល់អ្វីជាប់ខ្លួនបែបនេះសំឡេងល្អណាស់បងហុងជាទីស្រឡាញ់របស់អូនអូនធ្វើដាក់បងនៅក្នុងជប់នេះគឺចង់អរគុណនិងតបស្នងសម្រាប់អ្វីដែលបងបានធ្វើដាក់អូនកាលពីថ្ងៃមុនណាបងសំឡេងចង្រៃយោនាងស្រីចង្រៃនាងឯងបានដឹងគ្នាជាមួយនឹងយើងហើយ ទូរស័ព្ទក៏នាងស្រីចង្រៃនឹងយកលុយក៏នាងយកតែអស់សំបីតែកោះអាវក៏មិនទុកឲ្យដែរហុយធុញណាស់អាហុងឯអាហុងអញគួរទៅទីណាល្អទេនាងចាំមើលណាខ្លាំងដៃណាស់នាងស្រីចង្រៃនាងពិតជាសាហាវជាងអ្វីដែលយើងបានគិតទៅទៀត អ្វីដែលឯងត្រូវសងភាពឈឺចាប់ដែលឯងបានធ្វើមកលើជើង មនុស្សអាក្រក់ដូចជាឯងនេះវាសំតែទទួលយករឿងអាក្រក់អាក្រក់អីបែបនេះចាំមើលឯងនឹងមានប្រតិកម្មយ៉ាងម៉េចដែរនៅ ពេលដែលឯងអស់អីពីខ្លួនបែបនេះចាំមើលឯងអាចធ្វើអីបានលុយនេះឯងមិនស័ក្តិសមនឹងចាយវាទេព្រោះលុយនេះគឺជាលុយរបស់យើងអាហើយអាប្រុសថោកទៀតយើងស្អាតប៉ុណ្ណឹងដែរក៏តែឯងនេះវាលុបលុនសំបីតែលុយបន្តិចបន្តួចក៏ឯងហ៊ានលក់យើងឲ្យទៅតាកាចាស់នោះដែរ ឯងលក់យើងដូចជាទំនិញលក់បានថោកថែមទៀតឯងនេះចំជាមានចិត្តជាសត្វដែលឆានពិតមែនលុយបន្តិចប៉ុណ្ណឹងយើងចាយមិនបានប្រហែលថ្ងៃក៏អស់ទៅហើយចាយមិនគ្រប់នោះទេបណ្ដោះអាសន្នគឺមានតែត្រឹមមកធ្វើការនៅទីនេះសិនចុះចាំមានការងារថ្មីល្អជាងនេះចាំឈប់ស្រីម្នាក់នេះកំពុងតែខូចចិត្តហើយមើលទៅតាមសាច់ឈាមនាងប្រកាសជាអ្នកមាន ខ្ញុំត្រូវតែទៅនិយាយជាមួយនាង ក្រែងលោកនាងផ្ដោះការងារល្អឲ្យខ្ញុំធ្វើក៏ថាបានអ្នកនាងកាត់អីនោះអ្នកនាងមាន បញ្ហា អ្វីមែនទេមិនក៏យំបែបនេះគឺខ្ញុំខូចចិត្តខ្លាំងណាស់ អ្នកនាងក៏ខូចចិត្តដូចខ្ញុំដែរមែនទេ អ្នកនាងខូចចិត្តរឿងអីអ្នកនាងអាចនិយាយប្រាប់ខ្ញុំបានទេអ្នកនាងអាចចាត់ទុកខ្ញុំជាមនុស្សម្នាក់ដែលអាចទុកចិត្តបានបើអ្នកនាងគិតតែពីយំលាក់ទុកនៅក្នុងចិត្តមិននិយាយចេញមកក្រៅបែបនេះអ្នកនាងនឹងឈឺចាប់តែខ្លួនឯងទេគឺឈឺចាប់កាន់តែខ្លាំងណាស់ហើយបើមិននិយាយចេញមកទេវាមិនធូរស្បើយឡើយខ្ញុំធ្លាប់ខូចចិត្តហើយមិននិយាយឲ្យអ្នកណាស្ដាប់ ខ្ញុំដឹងថាវាលំបាកត្រឹមខ្លាំងប៉ុណ្ណាប្តីខ្ញុំលួចមានស្រីថ្មី គេមិនសូវចូលផ្ទះទេ គេទៅក្រៅបាត់បាត់គេទៅជួបស្រី គេលែងរវីរវល់នឹងខ្ញុំហើយគេថែមទាំងបន្ទោសថា ជា កំហុសរបស់ខ្ញុំដែលគិតតែពីការងារខ្ញុំទេជាអ្នកគ្មានពេលវេលាឲ្យគេខ្ញុំមិនដឹងថាគួរធ្វើបែបណាទេខ្ញុំអានេះពេញ ត្រូវសងសាក្បត់ចិត្តលួចមានអ្នកថ្មីដូចគ្នាប៉ុន្តែខ្ញុំព្យាយាមកាត់ចិត្តស្រឡាញ់ខ្លួនឯងឲ្យបានច្រើនឈប់ខ្វល់ខ្វាយពីអសង្សារចរិតមរាមរៀននោះទីបំផុតខ្ញុំក៏អាចកាត់ចិត្តបានហើយឈប់ខ្វល់ពីវាទៀតខ្ញុំធ្វើបានអ្នកប្រកាសជាធ្វើបានដូចគ្នាកុំពិបាកចិត្តពេកអីណាជើងត្រូវធ្វើជាមនុស្សស្រីមានតម្លៃទើបគេឲ្យតម្លៃជើងឈប់ខ្វល់ខ្វាយនឹងគេច្រើនទៀត អ្នកនាងគួរតែចេះមើលថែសម្រាប់ខ្លួនឯងធ្វើខ្លួនឯងឲ្យប្លែកឲ្យស្អាតផ្លាស់ប្ដូរខ្លួនឯងឲ្យខ្លាចជាមនុស្សថ្មីមនុស្សស្រីស្អាតឆ្លាតជឿជាក់លើខ្លួនឯងធ្វើចិត្តខ្លួនឯងឲ្យសบายសบายជានារីម្នាក់ដែលតាក់ទាញហើយបរោះខ្វះមិនបានបើសិនជាគេអស់ចិត្តក៏ជាមិនអាចទៅហាមឃាត់គេបានដែរកុំយកគេធ្វើជាមនុស្សសំខាន់ខ្លាំងពេកនាំតែឈឺចាប់ ថាមន្ត្រីគេអាចនឹងមើលឃើញពីតម្លៃរបស់អ្នកនាងផងហើយគេអាចនឹងមករកអ្នកនាងវិញក៏ថាបានដែរនេះអាចមកពីថាខ្ញុំមិនស្អាតគ្មានភាពតាក់ទាញហើយមកទៅអញ្ចឹងអ្នកនាងគួរធ្វើខ្លួនឯងឲ្យខ្លាចជាមនុស្សថ្មីអ្នកនាងជាមនុស្សស្រីពូកែបែបនេះมันពិបាកទេក្នុងការផ្លាស់ប្ដូរខ្លួនឯងឲ្យខ្លាចអ្នកនាងឈប់ខុសចិត្តឈប់ធ្វើបាបខ្លួនឯងទៀតទៅ អ្នកនាងត្រូវតែបង្ហាញពីតម្លៃរបស់ខ្លួនឯងឲ្យគេបានឃើញខ្ញុំជឿជាក់ថាអ្នកនាងអាចធ្វើបានចា៎អរគុណអ្នកនាងខ្លាំងណាស់សម្រាប់ពាក្យណែនាំមកកាន់ខ្ញុំអ្នកនាងពិតជាស្អាតហើយថែមទាំងចិត្តល្អទៀតចា៎មិនអីទេយើងជាមនុស្សស្រីដូចគ្នាយើងត្រូវតែជួយគ្នា thank you តិចទៀតនេះឯងនឹងអាចយកចិត្តស្រីអំបញ្ញមិញនេះបានហើយថាមិនត្រូវក្នុងថ្ងៃណាមួយនាងអាចនឹងជួយឯងវិញក៏ថាបានដែរនេះឯងអាប្រកកម្រក់ត្រូវហើយគឺយើង យើងជាម្ចាស់កម្មពីនាងហើយថ្ងៃនេះយើងនឹងមកសងនាងវិញនៅទង្វើរបស់នាងដែលបានធ្វើមកលើយើង លើខ្ញុំផងមានមនុស្សរកចិត្តមកចាប់បង្ខំខ្ញុំយ៉ាងម៉េចដែរមិនក៏នាងអាចមិនព្រមផ្សាយទៀតទៅផ្សាយទៀតទៅស្រីជាងល្អយ៉ាងម៉េចនាងចង់សម្លាប់យើងមែនទេនាងចង់ធ្វើស្អីដែរយើងមនុស្សស្រីដូចជានាងនេះធ្វើអីយើងបានណាអូយស្រីចង្រៃស្រីចង្រៃពេលនេះនាងឯងរត់តាណាលេងរួចទៀតហើយចាំមើលនាងឯង ខ្លាំងដល់ពេលណាទៀតណែលោកចង់ធ្វើស្អីហ៎ខ្ញុំមិនចង់ឃើញមនុស្សស្រីយំទេហើយខ្ញុំមិនចេះលងលួងដូចជាប្រុសដោយតែនោះទេលោកជ្រើសរើសផ្លូវមកឈឺចាប់វេទនាចិត្តតែឯងតែខ្ញុំមិនដូចលោកទេខ្ញុំជ្រើសរើសវិធីកាត់ចិត្តគេឲ្យតម្លៃគេទៀតបំផុតឲ្យតម្លៃខ្លួនឯងខ្ពស់ប្រាប់ខ្លួនឯងថាអត់គេក៏ខ្ញុំមិនស្គាល់គេគ្មានតម្លៃឲ្យខ្ញុំឈឺចាប់ឡើយរៀបការនឹងបងបានទេស្រីក្នុងរូបនេះ មកដោយប្រហែលប្រហែលនឹងនាងសំណាងកូនខ្ញុំម្លេះនេះថ្ងៃនេះមិនមែនជាថ្ងៃសយទេណាអើវិញឲ្យទៅលើឈ្មោះកូនសំណាងយើងណាតែតែនាំសំណាងទៅពេញវ៉ាអើបើកវាថាមិនក៏អញ្ចឹងអើយមីកូនចង្រៃវើយក្នុងឆ្នាំ2019លោកអ្នកបានស្គាល់ភាពយន្តជីវិតរួចមកហើយ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 ដែលគេនិយាយតៗគ្នា